ឧបសគ្គរារាំងខាត់ខាំងដំណើរយើងអ្វីត្បិតថាគេនៅញញើតអន្តរជាតិប៉ុន្តែយួននៅតែឆ្លៀតប្រើល្បិចហើយយើងនឹងបានដំណើរយើងតស៊ូនឹងបានសម្រេច100%ពេលណាអត់ដឹងទេខំប្រឹងតស៊ូឲ្យកើតតែបានសម្រេចយើងខំប្រឹងតស៊ូយើងនឹងបានយួនមិនអាចធ្វើអីខ្មែរក្រមបានទេសូមឲ្យជឿអញ្ចឹងទៅពីព្រោះដំណើរនេះបច្ចុប្បន្ននេះគឺជាដំណើរទៅកាន់ភាពជោគជ័យហើយខ្ញុំថាហ៊ានហ៊ានទោះទេអញ្ចឹង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 សូមអរគុណមែនតើយុវជនយើងដឹងថាមានកិច្ចការត្រូវធ្វើយ៉ាងម៉េចខ្ញុំគណជឿអញ្ចឹងគាត់ច្បាស់ជាគិតហើយថាឥឡូវគាត់នឹងរំពឹងមើលហើយយោបល់យើងបានជូនទៅអញ្ចឹងគាត់ច្បាស់ជារំពឹងមើលថាអបស័កវាកើតមកពីអ្វីកើតមកជួនកាលកើតមកអំពីដំណើរដែលយើងបានផ្សព្វផ្សាយច្រើនអញ្ចឹងណា ណាពេលដែលយើងដំណើរការមិនទាន់បានទេពីព្រោះការនេះការធំហើយថ្មីទៀតណាមិនដូចយើងផ្សព្វផ្សាយអំពីសិទ្ធិជនជាតិដើមឯណាសិទ្ធិជនជាតិដើមវាមាននៅក្នុងឯកសារឯកសាររបស់អង្គការសហជីវជាតិឯកសារ UDHR នេះដោយព្រះអង្គពងតែរៀបចំធ្វើនេះ វាមានជាង70ឆ្នាំមកហើយសិទ្ធិជនជាតិដើមក៏មានរបាស់20ឆ្នាំទៅចឹង2007ថ្ងៃ13ខែ9 2007អញ្ចឹងនោះមានហើយតែរបៀបនេះវាទៅតែមានទី1តែខ្មែរក្រោមយុវជនខ្មែរក្រោមបើទំព័រទំនាក់ទំនងជាមួយនឹងឋានទូតសហរដ្ឋអាមេរិកឋានទូតនៃប្រទេសនានាទៀតអញ្ចឹង ហើយវាជារឿងមួយដែលសហរដ្ឋអាមេរិកក៏ចង់ដឹងប្រទេសអូស្ត្រាលីក៏ចង់ដឹងប្រទេសកាណាដាក៏ចង់ដឹងសហគមន៍អឺរ៉ុបក៏គេចង់ដឹងគេចង់ដឹង ពីព្រោះដែនដីសណ្ដោទន្លេមេគង្គគឺជាកន្លែងដែលគេកំពុងតែបើកភ្នែកសម្លឹងទៅរាប់លានគ្រាប់បច្ចុប្បន្ននេះភ្នែករាប់លានគ្រាប់គេកំពុង តែបើកភ្នែកសម្លឹងទៅ ទឹកដីកម្ពុជាក្រមយើងហ្នឹងបើពីទឹកដីយើងជាប់ជាមួយសមុទ្រចិនត្បូងណាទេអញ្ចឹងទឹកដីកម្ពុជាក្រោម វាមានប្រវត្តិសាស្ត្រមហាអំណាចដណ្ដើមគ្នានៅកន្លែងនោះវាមានជប៉ុនវាយដណ្ដើមបារាំងវាមានអាមេរិកកាំងឡើងមកជំនួសកន្លែងបារាំង វាមានរុស្ស៊ីដណ្ដើមកំពង់ផែកំរាញ់វាមានសហរដ្ឋអាមេរិកដណ្ដើមកន្លែងហ្នឹងចិនមិនចង់ឲ្យពួកអស់ហ្នឹងមកវាទីនៅក្បែរប្រទេសរបស់គាត់សហគមន៍អឺរ៉ុបនៅតែមិនប្រឡែងទឹកដីទន្លេមេគង្គនឹងចោលទេមកអំពីវាពាក់ព័ន្ធទៅដល់សមុទ្រចិនត្បូងអញ្ចឹងហើយកន្លែងនោះហេតុអីបានជាដូនចតាខ្មែរ កកកកាយខ្មែរក្រោមយើងហ្នឹងកកាយបង្កើតទៅជាខឿនកសិកម្មមួយ មានភោគផលរបៀបហ្នឹងនេះគឺជាអំណោយផលនៃប្រជាសាស្ត្រមួយដែលមានអរិយធម៌ថ្លៃថ្នូរនោះអាចកេងចំណេញពីអាជ្ញាបញ្ជារបស់ទន្លេមេគង្គឆ្នៃគោភក់ល្បាប់ទាំងអស់ហ្នឹង បង្កើតទៅជាទឹកដីមួយដេញទឹកប្រៃទៅបានភោគផលមកឲ្យយើងទទួលផលសប្តាហ៍ថ្ងៃ តែ400ឆ្នាំកន្លងមកការភ្លៀងព្រាត់របស់យើង ធ្វើឲ្យទឹកដីនឹងរបូតសន្សំសន្សំរងការជិះជាន់ពីវៀតណាមអាណានិគមបារាំងមកសហរដ្ឋអាមេរិកមួយរយៈឥឡូវវៀតណាមដែរវៀតណាមកុម្មុយនីសដែរហើយវាគិតថា ទឹកដីហ្នឹងជាទឹកដីរបស់វាឥឡូវមកពីវាវាយបានពីយួនត្បូងហើយយួនត្បូងវាដណ្ដើមពីយើងដើមពីយើងវាឆ្លៀតចូលមកយើងពូជម្បោរបស់វាអាជើងនេះវាខ្វះស៊ីខ្វះចប់វាទៅទៅហោស្វាសតិញរកកន្លែងដែលមានកមានស្រូវបរិបូរមានពោតមានសដែកមានត្រីមានសាច់ដើម្បីចិញ្ចឹមគ្នាវានៅជើងគ្នាវានៅកដាលអញ្ចឹងយើងឲ្យយល់អញ្ចឹងណា កូនចៅរបស់យើងនឹងមើលឃើញត្រឹមតែម្ដុំយើងនឹងទេ មើលមិនឃើញវែងឆ្ងាយទេយើងមើលមិនដឹងហើយយើងជួនកាលអាចឆ្ងល់ឆ្ងល់ថាចុះមិនបានចាស់ចាស់ខ្មែរក្រមដែលចេញទៅក្រៅហើយនឹងលមាស់អីម៉េះលមាស់អីចង់ទៅទៀមទាអីអ្នកខ្លះនិយាយចេះឆ្ងល់ឆ្ងល់ថាគាត់អត់ដឹងរឿងគាត់ដឹងរឿងពីដើមហ្នឹងគាត់គាត់ដឹងរឿងថាចុះវាមិនឥឡូវនឹងគេឲ្យសុខដុមរមនា វាស្រួលគ្នាហើយថាស្រួលអាម៉េចបើដីរបស់យើងណែព្រៃភ្នំធម្មជាតិស្អីទលេសមុទ្ររបស់យើងរបស់យើងទាំងអស់ហ្នឹងហើយគេមកវាទីរបស់យើងហើយស្រាប់តែគេឲ្យកញ្ចប់កញ្ចប់ខែមន់សន្តិដៅគេឲ្យយើងបន្តិចបន្តួចគេលើកយើងឲ្យទៅនិយាយឲ្យយើងទៅអង្គុយកៅអីរដ្ឋសភាឲ្យយើងទៅអង្គុយកៅអីនមើល ឲ្យទៅចូលធ្វើការចេះមួយចោះមួយឲ្យយើងកាន់ក្បាលមីក្រូដូចកណានិយាយមិញអញ្ចឹងឲ្យឡើងអង្គុយឈរលើវេទិកានិយាយក្លែងក្លែងជំទាលមក តាមវត្តខ្មែរទៅតាមតំបន់ភូមិដែលមានភូមិខ្មែរគេមានដែលឲ្យខ្មែរណាទៅនិយាយតំបន់យួនហ៎អត់ទេតំបន់យួនគ្នាវាមកឲ្យយើងទៅជាតិចូលទេមកយើងទៅឈ្មៀតទេបាននិយាយមួយម៉ាត់ផងតែហេតុអីអានោះទឹកដីយើងទាំងអស់តាហេតុអីបានខ្មែរយើងវាអស់ស្រែធ្វើយើងទៅធ្វើស៊ីឈ្នួលគេ ហេតុអីដែលជាអតីតទឹកដីរបស់យើងនេះហើយឥឡូវវាថាវាវាយយកវាវាយយកយួនត្បូងវាយយកដីទាំងអស់ដីនឹងដីរបស់រដ្ឋយើងគ្រាន់តែជាមានសិទ្ធនឹងគេហៅថាធ្វើនៅក្នុងច្បាប់ណាយើងមានសិទ្ធប្រកបកើតផលតែប៉ុណ្្នឹងទេបើរដ្ឋត្រូវការកន្លែងណានឹងត្រូវតែផ្ដល់ទៅឲ្យរដ្ឋហ្មងហើយទិញក្នុងតម្លៃរដ្ឋជួនកាលដោយលោកតាំងមិននឹងគាត់និយាយអញ្ចឹងគាត់ថាវាទិញពីប្រជាពលរដ្ឋក្នុងតម្លៃរដ្ឋដល់ពេលទៅលក់ឲ្យឈ្មួញវាលក់ក្នុងតម្លៃទីផ្សារ វាអញ្ចឹងវាគេងនៅលើស្មារបស់យើងវានៅវាធ្វើស្រែនៅលើខ្នងខ្មែរក្រមហ្នឹងហ្មងទឹកដីរបស់ចដូនចតាយើងពួកហ្នឹងមកមានមានស្អីវាមានគេអកវាពីណាមកយួនហ្នឹងយួនហ្នឹងមានគេអកវាពីណាមកដែលមកហ្នឹងណាហើយយើងជាម្ចាស់ទឹកម្ចាស់ដីយើងនៅសរសើរវាទៀតយើងសរសើរវាថាវាអត់ទៀតវាចេះចែកឲ្យយើង ក្នុងពេលដែលយើងយកយើងយកយកយកទ្រព្យសម្បត្តិយើងអស់រលីងហើយហើយឲ្យបបឲ្យបាយមួយចានហូបយើងថាអូអានេះចិត្តល្អយើងទៅជាអញ្ចឹងទៅវិញវារឿងមួយដែលយើងកំពុងតែយល់ច្រឡំហ្នឹងសុំសុំកុំឲ្យមានការយល់ច្រឡំរឿងហ្នឹងតទៅទៀតឲ្យច្បាស់លាស់ត្រង់ហ្នឹងហើយឲ្យច្បាស់លាស់នៅលើប្រវត្តិសាស្ត្រនៅលើតម្លៃរបស់ទឹកដីហ្នឹងតម្លៃរបស់ប្រជាជាតិយើងដែលថាជាប្រជាជាតិដើមនេះ យើងនិយាយដដែលដដែលហ្នឹងគឺគ្រាន់តែដើម្បីសុំឲ្យតែបងប្អូនហ្នឹងមាន ការចាប់អារម្មណ៍ហើយយល់ដឹងថាខ្លួនយើងហ្នឹងវាមាន តម្លៃណាស់ប្រជាជាតិយើងហ្នឹងមានតម្លៃណាស់ឲ្យខំប្រឹងស្រឡាញ់គ្នាត្រឡប់មកវិញកុំខឹងសម្បាគ្នាកុំស្អប់គ្នាកុំចង់កុំនុំគ្នា មានតែការលើកលែងទោសយើង គ្នាដូចគ្នាយើងទៅវិញទៅមកនឹងហើយកុំមើលបំណាំគ្នាជួយរំលឹកគ្នាទៅវិញទៅមកបើអ្នកណាមិន មិនច្បាស់ឡើយយើងជួយរំលឹកគ្នាកុំបណ្ដែតបណ្ដោយទៅឲ្យគាត់លុកនៅក្នុងផ្លូវដែលមិនល្អកុំឲ្យគាត់ដើរទៅផ្លូវខុសមានឧបសគ្គរាំងនៅ ពីមុខហើយចាំឈរមើលចាំបន្ទោសពីខាងក្រោយកុំឲ្យមានកំណត់នឹងតទៅទៀតសូមឲ្យមានស្មារតីនឹងនៅគ្រប់គ្រប់គ្នាជាពិសេសខាង ប្រសង់ខ្ញុំកណារំលឹកគ្រឿងប្រសង់នឹងដដែលដដែលប្រសង់ចាស់ក៏ដោយក្មេងក៏ដោយមេត្តាយល់ឲ្យច្បាស់ យើងរស់ដោយសារប្រជាពលរដ្ឋខ្មែរក្រោមបើគ្មានប្រជាពលរដ្ឋខ្មែរក្រោមមិនមែនពួកយួនអស់នេះមកចិញ្ចឹមបាយយើងទេមិនមែនមិនសាសដតីមកចិញ្ចឹមបាយយើងទេវាមានតែបងប្អូនខ្មែរក្រោមនឹងហើយជាអ្នកជាអ្នកចិញ្ចឹមបាយយើង ជាដូនជាតាយើងនឹងឲ្យថែទាំពុទ្ធសាសនានឹងឲ្យយើងមកជ្រកកោតនៅក្នុងវត្តអារាម នៅក្នុងក្រមការដឹកនាំរបស់ព្រះសម្មាសម្ពុទ្ធ ដែលយើងសិក្សាអំពីនៃពុទ្ធវចនៈទាំងអស់ហ្នឹងការបញ្យលណែនាំការសាសព្រោះរបស់ព្រះអង្គមកហ្នឹងឲ្យបានយើងបានដឹងអញ្ចឹងដោយសារអ្នកណាដោយសារជាដូនជាតាយើងថែទាំពុទ្ធសាសនាថែទាំវត្តអារាមមកអញ្ចឹងហើយកុំភ្លើតភ្លើតទៅសូត្រធយួនធអីទៅបកប្រែជាភាសាយួនខ្មែរយើងនឹងស្ដាប់តែភាសាខ្មែរបល័យខ្មែរនឹងមិនចង់ភាសាខ្មែរនឹងមិនចង់ច្បាស់ផងហើយទៅបកទៅសូត្រខំប្រឹងសូត្រជាភាសាយួន ទៅខំប្រឹងអាណែប្រណប់ជាមួយយួនពុទ្ធបរិស័ទរបស់យួនគេមកវត្តខ្មែរគេមានប្រាថ្នាស្ដាប់ធម៌យួនណាបើគេចង់ស្ដាប់ធម៌យួនគេទៅវត្តយួនហើយហើយយើងក៏អន់ចរិតអន់មយាទអីមេទៅទៅនាំគ្នាសូត្របបប្រែភាសាយួនហ៎វាមិនចាំបាច់ដល់ប៉ុណ្ណឹងទេវត្តគេមានគេបង្កើតមួយឆ្នាំមួយឆ្នាំគេបង្កើត20 30 100វត្តនោះគេវត្តទៅឯណា ហើយបើពួកអស់នឹងគេចង់ស្ដាប់ធម៌យួនគេទៅកន្លែងវត្តយួនបាត់ហើយយួនឥឡូវនឹងខំប្រឹងបង្កើតវត្តគណៈថេរវាទទាំងអីដើម្បីវាចង់រំលាយយើងនោះអូចូលជាមួយវាតែកណាឲ្យវាថាអីណែដងគេតោងយ៉ាវឲ្យដងគេយ៉ាងតប់ដងគេតោងយ៉ាវហើយយួនតែកណាវាវារួមចូលជាមួយយើងនោះវាស៊ីយើងវាវាស៊ីយើងអាលាយអស់យើងនោះគ្មានសាល់ទេតែយួនវាចូលជាមួយយើងហ៎ មិនដំបងវាឲ្យយើងចូលជាមួយវាហើយវាចូលជាមួយវាហើយបានវារំលាយយើងជាក្រោយវាដូចទៅ9ចាមឲ្យចូលជាមួយវាអញ្ចឹងរួមគ្នាតែមួយ ទៅស្រឡាញ់គ្នាតែមួយទៅ400ឆ្នាំក្រោយមកវារំលាយចាមគ្មានសតផេះណាឥឡូវមានអីណាតើផេះចាមណាមកឃើញអត់ផងហ្នឹងមើលឃើញតែយួនតាហើយឲ្យមើលស្ថិតិចាមវាថាចាមមានដល់1លានផងអញ្ចឹងប្រទេសគេមួយទាំងមូលវាថាពូជសាសគេមិនដល់1លានមកអំពីយើង ពួកចាមកនឹងអញ្ចឹងធ្វើរបៀបអញ្ចឹងឥឡូវគេគេប្រមូលគេហៅវៀតណាមលមកតោងយ៉ាវលមកវាចូលគ្នាអញ្ចឹងទៅដល់ចូលគ្នាអញ្ចឹងទៅថាហើយណែដៃគុណទាំងអស់ហ្នឹងមិនបាច់ទៅខ្វល់សូត្រភាសាខ្មែរបល័យប្រែខ្មែរទេប្រែតែយួនទៅខ្មែរក្រមក៏ចេះយួនដែរអត់ដល់អញ្ចឹងទៅអស់ហើយអស់ភាសាខ្មែរឃើញទៅគេបបួលយើងឲ្យកថាយើងចូលទៅជាយួនទៅវាស្រួលវាតែមួយហ្មងវាស្រួលធ្វើអីតែមួយវាស្រួល វាគ្មានរឿងប្រទេសណាគេធ្វើតែមួយយ៉ាងទេសូម្បីអូស្ត្រាលីហ្នឹងតែខ្មែរយើងមកនៅចិនមកនៅយួនមកនៅគេបកប្រែគ្រប់ភាសាអញ្ចឹងដែលខិតពីរដ្ឋាភិបាលមកនឹងគេបកប្រែសេចក្តីណែនាំបំទីពេទ្យអីគេណែនាំពីរឿងបញ្ហាថែរក្សាកូវីដកម្លាតពីគ្នាគេហៅ social distancing យ៉ាងម៉េចគេបកប្រែជាខ្មែរជាចិនជាអារ៉ាប់ជាថៃជាយួនជាខ្មែរឲ្យយើងបានដឹង ប្រទេសគេនៅលើពិភពលោកគេធ្វើអញ្ចឹងហើយយួនវាតាមលំអោកបកាច់យកវាអីវាចង់គំនិតរបស់វានឹងគឺថាវាចង់ឲ្យយើងចូលជាមួយវាហើយវារំលាយយើងបណ្ដោយអញ្ចឹងណាមានចូលជាមួយយួនមានប្រយោជន៍ទេអាតូងយ៉ាវលំអោកអឺវៀតណាមលំអោកហ្នឹងហើយដែលបន្តិចទៀតវាអស់អាខ្មែរហ្នឹងវាទៅជាវៀតណាមទៅវៀតណាមទៅជនជាតិវៀតណាមទៅយើងមានទៅជនជាតិវៀតណាមពីកាលណា យើងជាខ្មែរក្រោមទៅតែយើងម្ចាស់ទឹកម្ចាស់ដីអូបយល់អាហ្នឹងហើយតែចូលវៀតណាមឡាមកណាហ្នឹងទៅហើយយើងមិនតែប្រកែកអីទេយើងនៅតែហ្នឹងឯងខ្មែរក្រមវានៅតែក្នុងប្រទេសហ្នឹងយើងទៅដេញយួនទៅណាគ្រាន់តែយើងទៀមទាឲ្យយួនហ្នឹងគោរពសិទ្ធិយើងឲ្យគោរពសិទ្ធិយើងថាយើងជាជនជាតិដើមឲ្យយើងប្រើភាសាយើងយើងជនជាតិដើមយើងមានសិទ្ធិប្រើភាសាឥឡូវច្បាប់ហ្នឹងយើងរៀនហើយហើយបើថាចង់រៀនតទៀតបើកមកវគ្គទៀតបើកមកឈុតទៀត បង្រៀនភាសាទៀតបង្រៀនអត់យកលុយទេសុំតែមកមើលទៅបានហើយអត់មានណាឲ្យខំប្រឹងចំណាយពេលមកមើលទៅណាជួនកាលដៃគុណខ្ញុំកណាអីយើងដឹងស្លាប់ថ្ងៃណាលោកតាំងលីថាតាំងអីដឹងថ្ងៃណាត្រូវស្លាប់ថ្ងៃណាប៉ុន្តែថាខំប្រឹងចឹងទៅខំប្រឹងដើម្បីប្រជាសាស្ត្រយើងខ្ញុំកណាតែតែនិយាយបើថាយើង យើងគ្មានសិទ្ធដើម្បីផ្សព្វផ្សាយឲ្យពិភពលោកផ្សព្វផ្សាយអីចែកទៅពិភពលោក ប្រជាជាតិដតីទៅនៅលើពិភពលោកបានទេយើងបានត្រឹមតែផ្សព្វផ្សាយទៅប្រជាពលរដ្ឋយើងទៅវាជាសាសរបស់យើងនោះយ៉ាងហើយក៏យើងបានប៉ុណ្ណឹងទៅថាយើងស្លាប់ទៅយើងអត់ស្ដាយទេមានឱកាសបានទៅជួបជាមួយនឹងដូនតានៅណោះយើងស្លាប់ទៅយើងយើងច្បាស់ហើយយើងច្បាស់យើងច្បាស់ជាកើតទៀតហើយវាមិនទាន់រកឃើញឋានថាមិនទាន់កើតយើងរកមិនទាន់ដល់អញ្ចឹងយ៉ាងហោចណាក៏យើងធ្វើការសាធារណៈយើងជួយគ្នាគិតអញ្ចឹង បងប្អូនទាំងអស់នឹងនាំគ្នាគិតអញ្ចឹងទៅស្រឡាញ់ពូជសាសយើងយើងការពារនៅវប្បធម៌ការពារនៅភាសារបស់យើងអក្សរសាស្ត្ររបស់យើងឲ្យបានគង់វង្សកុំជឿទៅតាមមនោគមវិជ្ជានយោបាយដែលគេចង់បញ្ចូលយើងច្បាច់ឲ្យយើងនៅតែមួយហ្នឹងជាមួយគេចូលជាមួយគេហ្នឹងគឺថាគេនឹងរំលាយយើងហើយឥឡូវគេខំប្រឹងផ្សព្វផ្សាយសូម្បីប្រជាជនយើង ច្រើនជាង7លានក៏ដោយគេផ្សាយថាយើងតែជាង1លានទេឃើញនៅអានឹងហើយដែលគេចង់ឲ្យយើងនឹងវាបាត់តម្ដងទៅហើយបើយើងនៅតែជាង1លានតែយើងឮសូរតអខ្មែរក្រមយើងគិតទៅតែជាង1លានណោះយើងគិតអញ្ចឹងយើងជឿទៅតាមតែគេនិយាយអញ្ចឹងដដែលដដែលហើយបើទោះបីយើងដឹងគ្នាយើងនិយាយប្រាប់ថាយើងច្រើនជាងហ្នឹងមិនមែនប៉ុណ្ណឹងទេ យើង7លានជាង8លាន10លានមិនមែន7លានមិនមែន8លានមិនមែន10លានលើសហ្នឹងគាត់តែយើងអត់ទាន់បានធ្វើឲ្យច្បាស់លាស់ហើយបងប្អូនយើងមួយចំនួនដែលនៅក្នុងទីក្រុងมันនិយមនិយាយភាសាខ្មែរប៉ុន្តែ មានរបៀបរបបគេតំណែលគូចពងជាខ្មែរយើងមើលផ្ទះខ្លះដែលនៅមានអឺដូចណាធ្លាប់និយាយ រៀនទេវតានៅពីមុខផ្ទះមកពីផ្ទះហ្នឹងឪពុកជីដូនជីតាហ្នឹងបានធ្វើរៀនទេវតាហ្នឹងទុកមកប៉ុន្តែគាត់ស្លាប់អស់ទៅអាកូនចៅនៅខាងក្រោយវាអត់ចេះខ្មែរយើងឃើញផ្ទះមានរៀនទេវតាយើងដឹងថាផ្ទះខ្មែរផ្ទះយួនហ្នឹងមានរៀនទេវតាវាអត់ទេយើងចូលទៅសួរគេថាគេមិនចេះខ្មែរទេឪគេបានចេះបានសួរថាឪស្លាប់អត់ហើយនឹងអញ្ចឹងរបៀបអញ្ចឹងទូចរបៀបអញ្ចឹងវាដាច់ទៅមកអំពី នៅក្នុងចង្កោមរបស់គេ ក្រុមគ្រួសារនឹងមិនគត់មុតមិនតឹងតែងថាថែរក្សាភាសារបស់យើងជួនកាលនិយាយភាសារបស់យើងទៅវាគ្មានប្រយោជន៍អីទៅខាងទីផ្សារនោះទៀតវាកំតិចទីផ្សាររបស់យើងចោលទីផ្សារខ្មែរដែលតំណតំណងគ្នាហ្នឹងទៅតែនិយាយយួនបានឯងរស់ស៊ីបានអញ្ចឹងខំប្រឹងតែយិនយួននិយាយតែយួនអញ្ចឹងទៅ ភាសារបស់យើងឃើញអត់ប្រយោជន៍ហើយឃើញអត់ខ្មែរបាន ទៅវត្តបានត្រឹមតែជួបគ្នា បានត្រឹមតែត្អូញត្អែដាក់គ្នាវាអត់ប្រយោជន៍ពេលណាវាថាអញ្ចឹងអញ្ចឹងវាណែនាំឲ្យយើងរៀនឥឡូវទោះបីគេពង្រឹងគេរំលឹកទាំងអន្តរជាតិថ្នាក់អង្គការសហជីវជាតិរំលឹកថាកុំឲ្យបំផ្លាញភាសាគេចោលក៏វាមិនសូវជួយលើកតម្កើងភាសាមួយយើងថាចង់ឲ្យយួនជួយលើកតម្កើងកុំសង្ឃឹមមានតែយើងហ្នឹងហើយហើយយើងដឹង ហើយយើងខំប្រឹងលើកតម្កើងហ្នឹងវាអត់ចង់ឲ្យយើងរៀនផងហើយបើវាចង់ឲ្យយើងរៀនវាឲ្យយើងរៀន1ម៉ោងមួយអាទិត្យ1ម៉ោងមួយអាទិត្យ2ម៉ោងហើយវាថតអាពេលយើងរៀន1ម៉ោង2ម៉ោងហ្នឹងវាថតយកទៅឲ្យអង្គការសហជីវជាតិមើលហ្នឹងអញ្ចឹងហ្នឹងបើតាមវត្តអារាមតែប្រសង់មួយអង្គមួយអង្គមួយអង្គលោកខំប្រឹងព្យាយាមតាមវត្តនីមួយៗព្យាយាម បង្រៀនកូនចៅយើងទេលះបង់ពេលវេលាទ្រព្យសម្បត្តិ ខំប្រឹងសន្សំខ្លួនឯងមកហើយឬមួយពុទ្ធបរិស័ទជួយមកហើយលោកខំប្រឹងបង្កើតជាកន្លែងរៀនចែកប្រសង់ឲ្យ ទៅបង្រៀនទៅតាម ផ្ទះទៀតបើលោកមិនខំប្រឹងប៉ុណ្ណឹងទេវាមិនបានសល់ទេបើគ្មានវត្តអារាមហ្នឹងគឺថាយើងគ្មានសល់អីទេមកយើងគ្មានសល់អីដែរឥឡូវវាឃើញវត្តយើងរឿងចំហវាចូលមកបោះចំហៀនមកមកជន់ឈ្លីមកញោមញីនៅកន្លែងទីវត្តអារាមរបស់យើងហ្នឹងហើយវាមិនអោយយើងតស៊ូទៀត ហើយលោកសង្ឃយើងមួយចំនួនហ្នឹងទៅគ្រប់គ្រងគំនិតរបស់វាទៀតហើយយើងទៅតវ៉ាជាមួយ តតស៊ូជាមួយគេទៅអីវាអស្ចារ្យហើយឥឡូវគេពង្រឹងឲ្យ មានចូលឆ្នាំគេមានអីអើវាមានចូលឆ្នាំដែរប៉ុន្តែចូលឆ្នាំថ្ងៃអនាគតចូលឆ្នាំហ្នឹងនិយាយយួនប្រោហឺតើមានអីមានន័យអីបើយើងបើយើងធ្វើចូលឆ្នាំខ្មែរហើយយើងនិយាយភាសាយួននេះយើងចងសើតតែបដាយួនទាំងអស់តែយើងធ្វើចូលឆ្នាំខ្មែររបៀបម៉េចនេះហ៎ អមិនគេហៅថាប្របីនៃខ្មែរនោះវាត្រូវតែមានអបអសាទរសួស្តីឆ្នាំថ្មីមិនចាំបាច់សរសេរភាសាយួនទេនៅវត្តយើងមិនចាំបាច់សរសេរភាសាយួនទេយើងអត់មានសរសេរឲ្យយួនមើលឯណាយើងសរសេរឲ្យខ្មែរមើលយើងសរសេរដើម្បីអបអសាទររបស់យើងតោះឥឡូវលែចូលឆ្នាំថ្មីជុកមួយឆ្នាំមើលប្រកាច់យកស្អីលុបអានឹងចោល មិនត្រូវទេ អានុងហើយដែលគេហៅថា decolonization self determination អូគឺថាទៅតែរៀបចំនៅ ស្មារតីមួយហៅថា សម្រេចវាសនាដោយខ្លួនឯងយើង សម្រេចវាសនា ថាដាច់ខាតត្រូវតែប្រើប្រាស់ភាសាខ្មែរនៅក្នុងពិធីប្រពៃណីរបស់ខ្មែរបនដូនតាបនអកំបុកបនកឋិនទានបនចូលឆ្នាំ លើកបដាឡើងខ្មែរមិនចាំបាច់លើកបដាយួនទេពីដើមយើងធ្វើការជូនជាយោបល់អំពីរឿងសរសេរសាយួននៅទូងัวខ្មែរឆ្នាំហើយកន្លងមកច្រើនយើងបានឃើញទូកមួយចំនួនបានបាត់អសរយួននៅនៅក្បាត់ទូកនៅលើទូកនេះគឺជាស្មារតីមួយដែលបងប្អូនយើងបានធ្វើត្រឹមត្រូវឥឡូវ យើងត្រូវទម្លាក់ចោលនៅអាណានិគមផ្នែកវប្បធម៌ហ្នឹងលើស្មារតីយើងព្រោះយើងអត់ត្រូវការសរសេរអក្សរយួននៅក្នុងបិណ្ឌចូលឆ្នាំខ្មែរទេអត់ចាំបាច់ទេបើកូនចៅខ្មែរមិនចេះអក្សរខ្មែរទៅប្រាប់ថានឹងគឺជាអក្សរខ្មែរប្រែថាសួស្តីឆ្នាំថ្មីបានន័យថាជូនពរអ្នកឯងឲ្យ បានជោគជ័យឆ្នាំថ្មីហើយចង់បកប្រែជាភាសាយួនជាជាជាភាសានិយាយនិយាយទៅ អានឹងបានន័យថាជប់បង្ណាំហើយលែចូលឆ្នាំថ្មីខ្មែរអីចឹងទៅនិយាយចឹងឲ្យវាច្បាស់លាស់កន្លែងហ្នឹងមិនធ្វើបន់ចូលឆ្នាំខ្មែរសេសោយួនទេឥឡូវយើងចាប់ដើមចូលឆ្នាំខ្មែរសេសោយួនថ្ងៃអនាគតចូលឆ្នាំខ្មែរយើងនិយាយយួនថ្ងៃអនាគតទៀតលោកសង្ឃខ្មែរសូត្រថយួនវាអញ្ចឹងវាអស់ហើយអាហ្នឹងហើយអាហ្នឹងហើយតោងយ៉ាវលមកវាទៅអញ្ចឹងវាទៅរបៀបហ្នឹងគឺថារលាយដោយឯង tôi làm tôi mất gốc នឹងភាសាយុទ្ធថានិយាយគឺថាខ្ញុំជាអ្នកធ្វើឲ្យ ខ្លួនខ្ញុំនឹងបាត់ឬគល់របស់ខ្លួនឯងចម្ដៅគ្មានអ្នកណាធ្វើយើងទេគ្មានអ្នកណាធ្វើយើងទេប៉ុន្តែមនោគមវិជ្ជារបស់យួន បញ្ចូលមកឲ្យយើងដល់យើង មិនដឹងខ្លួនរបៀបនេះឯងរបៀបនេះឯងនេះគឺជាទស្សនៈមួយដែលខ្ញុំគុណអាត្មាបានមើលឃើញ ហើយបានស្ដាប់មើលជុំវិញនៅការវិភាគនានារបស់ចាស់ទុំរបស់យើងដែលគាត់មានស្មារតីជ្រាលជ្រៅគាត់បានមើលឃើញច្បាស់លាស់ថាដំណើរបំផ្លិចបំផ្លាញយើងនឹងយ៉ាងហ្នឹងហើយមានតលហិកម្មច្បាស់លាស់ឧទាហរណ៍ជនជាតិចាមប្រទេសចម្ប៉ាមួយទាំងមូលរលែងបាត់បង់ប្រជាសាសនៃចម្ប៉ារលែងបាត់បង់ដោយគេច្បាច់ចូលរបៀបនឹងជាមុនសិន គេឲ្យបញ្ចូលតែមួយសិនហើយបានគេបំលັບសឹមសឹមសឹមសឹមរំលាយចោលណាហៅថាវិធីរំលាយដោយមិនឲ្យឃើញស្រក់ឈាមដល់ដីនោះហើយនោះហើយគឺជាវិធីរំលាយគេអត់រំលាយក្នុងរយៈពេល50 60ឆ្នាំ100ឆ្នាំទេរយៈពេល400ឆ្នាំដើម្បីរំលាយចម្ប៉ានឹងលោកត្រង់ម៉ាន់រិនក៏ទៅជំរាបជូនថ្មីថ្មីនឹងឯងគាត់ទៅជំរាបជំរាបជូនថ្មីថ្មីនឹងទេ ហើយខ្មែរកម្ពុជាក្រមទឹកដី កម្ពុជាក្រមយើង400ឆ្នាំហើយអត់តនរលាយទេ យើងអាច យើងអាចមានផលវាសនា រស់រៀនត្រឡប់មកវិញនៅពេលដែល ស្មារតីរបស់យើងរឹងមាំស្មារតីជាតិរបស់យើងនឹងត្រឡប់មកវិញការតស៊ូរបស់យើងត្រឡប់មកវិញ ការតស៊ូផ្នែកខាងសតិបញ្ញា របស់យើងឲ្យរឹងមាំ ឲ្យរឿងមកគឺយើងចាប់ផ្ដើមអំពីដូចខ្ញុំកណាត្មាបានជំរាបជូនមិញអញ្ចឹងហៅថា សម្រេចវាសនាដោយខ្លួនឯងដោយវិធីប្រើប្រាស់ភាសារបស់យើងអក្សរសាស្ត្ររបស់យើង ស្ដាប់ចម្រៀងរបស់យើង គឺព្យាយាមមកព្យាយាមកុំកុំណែកុំមើលចម្រៀងខ្មែរជាអក្សរយួនហើយច្រៀងជាភាសាខ្មែរកុំធ្វើចឹង ខំប្រឹងខំប្រឹងរៀនខ្មែរយើងយើងចេះនិយាយស្រាប់ យើងរៀនឆាប់មកអឺយើងគាត់មកធ្លាប់បង្រៀនខ្មែរដែលទោះចាស់ក៏ដោយក្មេងក៏ដោយវាតែ3ខែហ្នឹង3ខែចេះហ្មង3ខែអានរូបដល់មកពីយើងនិយាយហើយស្រេចយើងចេះនិយាយហើយស្រេចវានៅតែសរសេរអក្សរទេតាអញ្ចឹងតាມັນពិបាកទេយើងចេះនិយាយស្រាប់ហ្នឹង ភាសាអង់គ្លេសគេមិនចេះនិយាយផងគេនៅរៀនហើយគេនិយាយកើតគេសរសេរបានហើយយើងយើងគ្រាន់តែរៀនសរសេរទេតាយើងគ្រាន់តែរៀនសរសេរទេតាសរសេរហើយនឹងអានតាយើងនិយាយបានហើយតាណាយើងគ្រាន់តែរៀនសរសេរតាអញ្ចឹងតាអញ្ចឹងយើងរៀនសរយួនតែយើងរៀនចេះអញ្ចឹងយើងរៀនសរខ្មែរមិនរៀនចេះអសរយួនយើងមិនទាំងចេះនិយាយយួនផងយើងទៅរៀនយួនចេះហ្នឹងមិនមិនមិន มันជារឿងមួយថាมันអាចទៅកើតទេវាទៅកើតវាទៅរួចនៅពេលដែលយើង ធ្វើការសម្រេចចិត្តទៅអូខ្ញុំស្រឡាញ់អក្សរសាស្ត្រខ្ញុំខ្ញុំចង់ចេះខ្ញុំណាមិនមែនខ្វះបទពិសោធន៍ណាដើម្បីសម្រាប់ពង្រៀនមនុស្សធំយើងធ្លាប់ពង្រៀនមនុស្សធំរាប់ឆ្នាំម្ល៉េះយើងដឹងយើងដឹងរបៀបថាអីយើងយើងត្រូវជាគ្រូបង្រៀនទៅវិធីបញ្ចូលចិត្ត អ្នករៀនហ្នឹងឲ្យឲ្យជួយចិត្តអញ្ចឹងហ្នឹងវាមានវិធីសាស្ត្រផ្លាយផ្លាយទៀតទៅទៅបញ្ចូលជាមួយគ្នាអញ្ចឹងខ្ញុំគណាបន្ថែមលន័យហ្នឹងគឺថាការតស៊ូរបស់យើងបទពិសោធន៍របស់យើងវានៅមានតទៅទៀតហើយចាប់ផ្ដើម ពីការយល់ដឹងតម្លៃរបស់យើងនឹងយ៉ាងណាតែខ្ញុំកណារំលឹកដែរហ្នឹងទឹកដីយើងវាមានតម្លៃមកអំពីឱកាសនេះបរទេស គេកំពុងតែសម្លឹងមើលឈូងសមុទ្រចិនត្បូងសមុទ្រចិនត្បូងដោយគេរកឃើញសមុទ្រចិនត្បូងមានរាយច្រើនមានធនធានធម្មជាតិច្រើនហើយកន្លែងមួយដែលចិនកំពុងតែវៀតទីសូម្បីតែវៀតណាមហ្នឹងក៏មិនហ៊ានក្អកមួយចិនដែរអញ្ចឹងមកពីចិនគេដឹងថាសមុទ្រហ្នឹងមិនមែនសមុទ្របាយទេអញ្ចឹងវាវៀតណាមវាមានតែមួយជ្រុលគឺ ហើយតាមពិតអាហ្នឹងកម្ពុជាក្រមទាំងអស់ហ្នឹងកម្ពុជាក្រមចំណាយទឹកដីកម្ពុជាក្រមហ្នឹងរបស់ខ្មែរហ្នឹងរបស់ខ្មែរក្រមហ្នឹងហើយហ្នឹងអញ្ចឹងហើយគេដឹងតែគេដឹងថានៅពួកឯងនេះទៅបានឯករាជ្យពីអញឆ្នាំឆ្នាំ900តាអញ្ចឹងហើយមកប្រកាសក្តែងក្តែងអីវាទីអីនៅទឹកដីកម្ពុជាក្រមនឹងដែរហើយមកដើមសមុទ្រចិនត្បូងអីបានចិនគូឯងរហូតមកមកពីខ្មែរក្រមមិនតាត់ទេ ខ្មែរក៏មិនទាអាហ្នឹងអតីតទឹកដីរបស់ខ្មែរតាហើយខ្មែរគាត់ទៅហោមានផែនទីរបស់គាត់ហើយអញ្ចឹងអាហ្នឹងអាហ្នឹងត្រូវតែខ្មែរក្រោមទាខ្លួនឯងហ្នឹងហើយអញ្ចឹងពួកយើងសំបីថាគីគូសព្រំដែននឹងផ្ដាច់ផ្ដាច់ទាំងមនុស្សផ្ដាច់ទាំងទឹកដីឲ្យទៅគេបណ្ដោយគុណឃើញអត់មែនតើឥឡូវបញ្ជូនទឹកកូនចៅ ត្រឡប់មកវិញឲ្យនៅហ្នឹងផ្ដាច់ទឹកដីផ្ដាច់អីទៅអត់ទេផ្ដាច់ឯងទាំងមនុស្ស កាត់ទាំងមនុស្សកាត់ទាំងដីនឹងវាយកបដ ாய் ទៅណាក៏ប៉ុន្តែអានឹងវាមិនស្របច្បាប់ទេ យើងជាម្ចាស់ទឹកម្ចាស់ដីតែតបគេមរតកពីដូនតាយើងមកយើងអត់សក់ចិត្តទេយើងទាំងអស់គ្នាយើងអត់ដែលព្រមទេ អ្នកណាកាត់ក៏យើងមិនព្រមដែរមកអំពីនោះគឺជាគេមរតករបស់យើងតរហូត អ្នកដឹកនាំណាមួយទៅកាត់ទឹកដីនឹងទៅឲ្យគេអ្នកនោះអស់ឈ្មោះជាមេជាមេដឹកនាំរបស់យើងហើយអញ្ចឹងយើងមិនទទួលស្គាល់អ្នកនោះជាអ្នកដឹកនាំយើងទេដោយសារយើងមិនសុខចិត្តឥឡូវឧទាហរណ៍ដូចផ្ទះយើងមួយអញ្ចឹងឪពុកម្ដាយយើងថាឥឡូវឪពុកចោះថាម្ដាយស្លាប់ឪពុកនឹងគាត់កាត់ដីទៅឲ្យគេយើងជាកូនចៅយើងអត់សុខចិត្តទេតទេតទេទៅឲ្យដីអ្នកនោះអាម៉េច យើងអត់សុខចិត្តដឹងគាត់មានតំណែងតំណងអីអត់ដឹងទេប៉ុន្តែយើងជាចំណែកមួយនៃនៃដីនឹងដែរយើងអត់សុខចិត្តយើងជាកូនចៅយើងអត់សុខចិត្តយើងត្រូវតតស៊ូនោះអញ្ចឹងបើគាត់កាត់ទៅគាត់គឺថាតួនាទីរបស់គាត់ដែលជាដែលជាថ្នាក់ដឹកនាំរបស់យើងហ្នឹងគឺថាគាត់បាត់បង់តួនាទីហ្នឹងហើយបាត់បង់ជាតួនាទីមកពីតួនាទីជាថ្នាក់ដឹកនាំនៃប្រទេសមួយអ្នកនោះត្រូវតែ ទទួលបន្ទុកផ្នែកខាងការពារអធិបតេយ្យភាពនៃប្រទេសនោះហើយបើផ្ដាច់តំណែងតំណងមិនទទួល ស្គាល់ទឹកដីនឹងទេអ្នកនឹងអស់ទួនាទីជាមេដឹកនាំរបស់យើងហើយអស់អស់សមត្ថភាពជាមេដឹកនាំរបស់យើងហើយអញ្ចឹងយើងមានតែខំប្រឹងធ្វើដោយខ្លួនយើងនោះជីធ្វើអញ្ចឹងយើងអត់មានតែពឹងពាក់ទេពីព្រោះចដូនចតាយើង ពឹងពាក់ច្រើនជំនាន់ណាអត់បានទេអត់ដែលបានណាតាំងពីបកូនណានរោត្តម ប្រគូណាស៊ីសវ័តប្រគូណាមនីវងប្រគូណានរោត្តមសនុសម័យសាធារណរដ្ឋសម័យប៉ុលពតរដ្ឋកម្ពុជា មានបានសម្រេចអីអត់ទេមានតែពេលនេះដែលយើងខំប្រឹងធ្វើខ្លួនយើងទើបយើង មានឈ្មោះនៅលើឆាកអន្តរជាតិត្រូវត្រូវខ្ញុំពីប្រជាណាចក្រកម្ពុជាអត់ទាន់មានចំហររឹងមាំទេក៏ទប់ទល់ជាមួយថៃក៏មិនទាន់រឹងទប់ទល់ជាមួយ វៀតណាមក៏មិនតាន់រឹងសូម្បីតាឡាវក៏ហ៊ានមើងងាយយើងម្ដងកាលដែរនោះអញ្ចឹងដូច្នេះខ្មែរក្រមមានតការតស៊ូខ្លួនឯងហ្នឹងហើយតើយើងសម្រេចចិត្តបង្កើតសហព័ន្ធចលនាសហព័ន្ធខ្មែរកម្ពុជាក្រមនៅឯអន្តរជាតិនៅឯបរទេសបានយើងមានឈ្មោះបោះសម្លេងតស៊ូនៃចលនាខ្មែរកម្ពុជាក្រមបាន តាមពិតចលនាខ្មែរកម្ពុជាក្រមមិនមែនតស៊ូថ្មីថ្មីហ្នឹងណាគាត់តស៊ូតាំងពីឆ្នាំ61 62មកម្លេះប៉ុន្តែ យើងតស៊ូទៅតាមរយៈប្រជាជាតិកម្ពុជាយើងអត់ដែលបានជួបគេទេយើងអត់ដែលបាន មានដំណោះស្រាយត្រឹមត្រូវទេអត់ទេទើបតែពេលនេះទេដំណោះស្រាយផ្នែកសិទ្ធិសេរីភាព ផ្នែកខាង ប្រជាសាស្ត្ររបស់យើងមានលេចលឺសម្លេងនៅលើឆាកអន្តរជាតិខ្លះដែលយើងទើបតែធ្វើត្រូវខ្ញុំកណាទូលឲ្យអស់នេះទូលឲ្យអស់មកដំណើរដែលយើងដែលខំប្រឹងសិក្សារយៈពេល40ឆ្នាំ នៅក្នុងដំណើរតស៊ូដើម្បីសិទ្ធិសេរីភាពផ្នែកក្រមនេះមិនមែនសិក្សាតិចតួចទេសូមបដិប្រគុណគ្រប់អង្គកូនចៅខ្មែរក្រមទាំងអស់ពិចារណាឲ្យច្បាស់លាស់ណាមិនខ្ញុំបុគ្គលណាអាត្មាភាពសិក្សាតិចតួចស្រួយស្ដើងហើយទៅស្រាវជ្រាវតិចតួចស្រួយស្ដើងហើយមកអាចមកនិយាយបានទេអត់ទេគឺច្បាស់លាស់ចឹងតែម្ដងហើយចូលរួមសឹងតែគ្រប់ គ្រប់ដំណាក់កាលតាំងពីអាយុ20ឆ្នាំមកមកទល់ឥឡូវនឹង65ហើយជាង40ឆ្នាំហើយចូលរួមនៅក្នុងការឈឺចាប់ជាមួយនឹងការតស៊ូរាល់ដំណាក់កាលទាំងអស់ខ្ញុំកណាខ្ញុំកណាអាត្មាភាពជំរាបឲ្យច្បាស់ហើយកុំគិតថាការតស៊ូនេះងាយឲ្យសោះមិនទេ មិនងាយទេមិនងាយឡើយ មកអំពីអំណាចទៅក្នុងដៃរបស់គេដូចទៅនិយាយមិញចឹងគេអាចធ្វើជាឧបសគ្គរារាំងខាត់ខាំងដំណើរយើងអ្វីត្បិតថាគេនៅញញើតអន្តរជាតិប៉ុន្តែយួននៅតែឆ្លៀតប្រើល្បិចចឹងហើយយើងនឹងបានដំណើរយើងតស៊ូនឹងបានសម្រេច100%ពេលណាអត់ដឹងទេខំប្រឹងតស៊ូឲ្យកើតតែបានសម្រេចយើងខំប្រឹងតស៊ូយើងនឹងបានសម្រេច យួនមិនអាចធ្វើអីខ្មែរក្រមបានទេសូមឲ្យជឿអញ្ចឹងទៅបណ្ឌិតនេះពីព្រោះដំណើរនេះបច្ចុប្បន្ននេះគឺជាដំណើរទៅកាន់ភាពជោគជ័យហើយខ្ញុំកណាហ៊ានហ៊ានទោះទេអញ្ចឹងពីព្រោះខ្ញុំកណាធ្វើការតស៊ូសិក្សាស្រាវជ្រាវមកមិនដែលលើកណាដែលខ្ញុំកណាមានសង្គម100%ដោយលើកនេះទេលើកនេះយើងមើលឃើញយ៉ាងច្បាស់អញ្ចឹងតែម្ដងណាមើលឃើញ